بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسوله الأمين وعلى آله وصحبه أجمعين أون أون ماي ماي ميباتين بون سبات هنتاي تنبي كون لو حرمات تون تون ويك من ربطي كون لو غنم السلام عليكم ورحمة الله وبركاته الحمد لله الذي بنعمته تتم صالحات hatum-hatum yom napa Allah Subhanahu wa taala maka hang nikmat Allah Subhanahu wa taala ya ងាក់ប្រែរិលរិលពុហັດទាំងពីរនឹងសំពរណាសំពរណាមូលេសៀមគឺញុមៃមកកាហងអ្នកម៉ាត់អាម៉ានមកកាហងអ្នកម៉ាត់សុខសន្តិភាពគង់អល់ឡោះស៊ុបហានហូវតាអាឡាគុរណាប្រែកត្រៃ majelis terkait tekan Pak Melamni hầu will to lập mẹ tòm ong ong mai mai mẹ về tên phương sắp bắt hành tay vợ ờ, cái hông ờ, châm nong trường ờ, phao hạ xạ kê ấn tộ chứ ca chô ruồm ấn tộ chứ ca chô ruồm ờ, bà hạ tà cao bà hạ tà can thì tà làm ờ, bố hạt ô kà ma Islam tươi dạo ca ទាយទាំងពីកោហូម៉ាក់លូមយកកទាយទាំងពីកោហូថៅលេខគូបហតើកោបហតើកានីញូជា perintah Allah Subhanahu wa ta'ala ញូជាបទបញ្ជារបស់ Allah Subhanahu wa ta'ala គឺយកតាពីអត្តមនុស្សនឹងញូលលៃគឺយកតាពីអត្តមនុស្សនឹងញូវៅយកនឹងយះសូម Allah Subhanahu wa ta'ala ចែក perintah Allah Subhanahu wa ta'ala ចែកបទបញ្ជា Prai terai pahatai kau pahatakan sang firman Allah Taala wa dhakkir fa inna dhikra tanfa'ul mu'minin ទាំងហៅងាក់ការបហតើកោវ៉ាសិពពញូពូបហតើកោនឹងញហូមណហ្វាតញហូហ្វាអ៊ីតាបអកអកកងហូអ៊ីម៉ានជាណបអល់ឡោះស៊ុបហានហូវតាអាឡាមកការចំណងជើង atau mautu majelis takap takan Pak Malam ni giao ca ong ong mai mai mi vea tem pương sa pat han tay tam pi hau bo làm về tê ca ọp rum om pi Islam hau pa ho ye ata hau pa kah ye nyu nan ye pru maaf ampon prai ka cao pru maaf ampon pru mlih ga prai cao pru អភ័យទោសព្រះកោព្រោះអភ័យស្រ័យព្រះកោអឺគង់អល់ឡោះស្មហានហូតាឡាហុំយ៉ៃខានតលកតៃតំពីកោទីតឡាំអល់កូរអានតានយ៉ៅកានប៊ីតមូហាម៉ាត់សលឡោះអាឡៃហ៊ីវ៉សលាំហុំយ៉ៃខានតលកតៃតំពីកោទីតឡាំហាឌីសកានសិបបែញូមនុស្សាត្រៃហាទីតតទីតឡាំទុនយ៉ានីអាចលាយ huklah o mengpu uh, khilaf tika po tuy riya pu uh, khilaf tika នឹងអាចប្រែប្រៃអនហតៃទីកោអាចងាក់ប្រៃអឺកណងទីកោអាចងាក់ប្រៃអឺអឹមសាវទីកោយនិនញសុំអូកាម៉ាអ៊ីស្លាម គង់ទាយទាំងពីកាហូម៉ាលូមហូថាវយលអូកាម៉ាអ៊ីស្លាមនេះជាអូកាម៉ាកងមឺត្រោករិលជ្រុងហូកិនអូកាម៉ាអ៊ីស្លាមមឺត្រោកតែហាជ្រុងលោះណៅក្លាហាជ្រុងនឹងអអ៊ីស្លាមយកកាអ៊ីស្លាមមឺត្រោកទីតឡាំកាងាអាម៉ាល់អ៊ីបាតាត់អ៊ីស្លាមក៏មឺត្រោកទីតឡាំរៀបចំព្រួហាតិវតទីតឡាំទុនយ៉ានេះហើយអន្តប្រៃញសំពរណាទុនយ៉ា ke sempurna uh, talplai akhirat ya le te iyo pak jung ni Islam ji ogama kong mực trao ti dalam peru maaf ampon berai ti kau ya le ye pom te pop nuôi pok katha dip nei lai chuol chuo ngọ kau ke bo la ogama Islam ji ogama kong đau tươi mà lì ghê tì cao đau tươi mà af ampon berai ti kau ដើត្រីអព្យាស្រ័យព្រៃកោដើត្រីនេះអត់អន់ព្រៃអឺព្រៃព្រៃទីកោសិពពញោព្រូម៉ាហ្វអំពូនព្រៃទីកោព្រូមលិះទីកោនេះអល់ឡោះស្មហានហូវតាឡាហៅអំពីវនីវតាលហូលុនញូតពីកោអល់ឡោះស្មហានហូវតាឡាហូអ៊ីវហូលុនញូតពីកោអល់ឡោះស្មហានហូវតាឡាហៅអំពីវនីវហូលុនញូតពីកោ เปื่อยเท่ามลิเกติเก้าเปื่อยเท่าอับอ่อนเปื่อยติเก้าเปื่อยเท่าอับเชียไซเปื่อยกะเก้าที่เปลกงหัดติต่อที่ตะลำตุนยานี้วกเนาต่อที่ตะลำกุรอานยาละที่อิยที่ตะลำกุรอานเบอร์เตออายะกุรอานโลบิเปย์ Ialah tiiuk ti dalam hadis Nabi sallallahu alaihi wasallam kom ta hadis lo pi pai ialah tiiuk ti dalam popnoi ulama as-salafus salih ulama ahlus sunnah wal jamaah kom ta lo gai អំពាវនាវដើម្បីប្រៃថៅមកអហ្វអំពនប្រៃទីកោបៈព្រុឈុឆុងអចេតនាអឺម៉ែទីងកកៅនឹង Allah Subhanahu wa ta'ala ហ្វរម៉ានឡៃ ولا تستوي الحسنة ولا السيئة ادفع بالتي هي أحسن فإذا الذي بينك وبينه عداوة كأنه ولي حميم surah Al-Fussilat surah Fussilat ayat 98 maksudnya tuan nyu ti haus mau ka o bu xem hang bu ya nan menui kong xem menui kong thao melih ga ti kao មនុស្សគង់ថោអព្យាស្រ័យព្រៃកកោញុឆុងហងអឺមនុស្សខ្យាស់វ៉ាសៃអាញុឆុងហងមនុស្សគង់ហោថោមលិះហ្គាព្រៃកកាំងអញុឆុងមឹងមនុស្សគង់ហោថោអព្យាស្រ័យព្រៃកកាំងអនេះជាពុះភ្នួយក៏អល់ឡោះស្មាហានវតាអាឡានឹះណែកព្រៃកត្រៃបោះណាជាការរំលឹកតើត្រៃទាំងពីរកោអ៊ីតហ្វាប៊ីលឡាទីហ៊ីអាហ្សានមកការពេលឡាយហឺតอมហងព្រូ ណាគេយ៉ាអាតៅហឺតមអង្គព្រក់កងយ៉ាងបំពេញមេទីងក់ហឺអាតៅពុបនួយបកថាកងងឹមយាយមកប៉ោះអេហតាយហៅកងទីហៅសែមអូមកការខិនយើព្រៃហៅឆ្លើយតបនៅវើអង្គពុបនួយកងល្មិនល្មួយហងពុបនួយកងកងសែមទៀនច្បាស់យើពេលកងទាយឆ្លើយតបនៅវើហងពុបនួយល្មិនល្មួយឌីបណេសែមនឹង ជឹងលែកលួយជឹងសត្រូវហង្កោណាលួយជឹងសត្រូវហង្កោប្រណៅងាក់ព្រៃរៀងកុំយាយពុះនួយខ្យាស់ខ្ជិញមេបាក់ត្រីណាជឹងសោះបាត់ហង្កោចិត្តចិត្តស្និទ្ធវើចិត្តចិត្តស្និទ្ធវើ Ialah keiuk napa uh, sirah Nabi Teh Muhammad sallallahu alaihi wasallam sejarah Nabi Teh Muhammad sallallahu alaihi wasallam ប្រវត្តិសាស្ត្រ Nabi Teh Muhammad sallallahu alaihi wasallam យាលាទេជាកបែកប្រវត្តិសាស្ត្រ Nabi Teh Muhammad sallallahu alaihi wasallam ប្រវត្តិសាស្ត្ររបស់កិតពោពេញទៅដោយការអព្យាស្រ័យពោពេញទៅដោយព្រោះមកអោបមលិះរាប្រែករាំង ให้เท่าอเลยเดปีเตอร์มุฮัมมัดสุลลัลฮุอะลัยฮิวะสัลลัมยาวเกินงะแปบตัวตีปลายมักกะปันเตเตยเจกะแอนสจาระแอนซีระแอนประวัติศาสตร์เสียตาเนปีดาลซองสักตาเนปีดาลกุมกวนแนวติงอดิปเนยนะอันหนึ่งงะยากก็เงินงะเมติงอกันเลยอ๋อบ้าเยอะเตยอาการเนี่ยบ่เลยเนปีเตอร์มุฮัมมัดสุลลัลฮุอะลัยฮิวะสัลลัมแต่แต่มาลิกะมาอัลฟ์ អំពូនអព្យាស្រ័យព្រៃអាកាងគងងាក់យ៉ាមេមេទីងកិតណានអឺហាសាហាឌីសកែគងបញ្ជាក់លែងអូកាម៉ាអ៊ីស្លាមដែលជាអូកាម៉ាគងថៅមលីហ្គាទីកោណាអបអនព្រៃទីកោអព្យាស្រ័យព្រៃទីកោនឹង عن عبد الله بن عمر رضي الله عنهما قال جاء رجل إلى النبي صلى الله عليه وسلم فقال يا رسول الله كم نعفو عن الخاتم فصامت ثم أعاد عليه الكلام فصامت فلما كان في الثالثة قال أعفو عنه في كل يوم سبعين مرة رواه أبو داود وصححه الألباني Meng Abdullah bin Umar radhiyallahu anhuma kết hôn gia lệ ta sa gần là cây nến mẹ tom Nabi sallallahu alaihi wasallam lo hôn gia lệ với Rasulullah ta từ ngày dạo mà af ta từ ngày dạo ở phải tu ព្រៃកាអារាំងគង់តបំរើទីតលំសាងថ្ងៃណាដល់ហើយហើយពៀនឡៃយ៉ាលេភុកកិតនឹងតែងាក់គេឈូឆុង makana pi katok kedang seagang lekai dan kosu habang tekai nepi katok kedang kai maka tipel kung seagang lekai dan su lek ti klau Nabi Tuhan Muhammad sallallahu alaihi wasallam kan au jawab lai u'fu anhu fi kulli yawmin 70 maratan គិនយះពងហៅទាំងពីកម៉ាអាហ្វអំពូនព្រៃកញូណាទីតឡាំហៅໄກទីជុះផ្លុកបាំង ចំនួននេះហូកិនជាចំនួនចុងក្រោយអូប៉ុន្តែនៅពីទេមូហាម៉ាត់សុលឡាហ៍អានីវ៉ាសាឡាមហូសពុតយ៉ាងនេះគឺខិនបញ្ជាក់ពេលទេបោះឡែមកអោហ្វអំពូនងាំបើព្រៃញហូឡូទុយកោសាកងអាចមកអោហ្វនៅព្រៃព្រៃហូនេះបញ្ជាក់មឹងមឹងមឹងមឹងសារៈសំខាន់នៃព្រោះមកអោហ្វអំពូនមលីហ្គាទីកោទីពេលគុំតែព្រោះឈប់ឆុងអឺម៉ែទាំងអត់ត្រៃ آه، الإمام ابن القيم إمام آه، الإمام ابن القيم رحمه الله كده هم يبوب نوي هسا كون سيم آه، بباي كده هم يا ابن آدم إن بينك وبين الله خطايا لا يعلمها إلا الله سبحانه فإن أحببت أن يغفرها أن يغفرها لك فاصفح أنت عن عباده وإن أحببت أن يعفو عنها أن يعفو عن أن يعفوها لك فاعف أنت عن عباده فإن الجزاء من جنس العمل Di dalam kitab Bada'i Al-Fawaid Ibn Qayyim rahimahullah Đã chia uh, eh, Hà Giang Alam Kết hôn như, kết hôn như này Và hơi anh cho Nabi Adam Gu chu trong Di antara hai hong Allah ហោហៃថោអមលៀងកាន់តែអល់ឡោះសុបហានហូវតាអាឡាមិនមកកាយ៉ាលេហៅខាន់ហៅកណាំកាប្រៃកាអល់ឡោះសុបហានហូវតាអាឡានឹងមកអហ្វអឹមប៉ូនប្រៃកាហៅមកកាខាន់ញើប្រៃហៅថោអព្យាស្រ័យប្រៃកាហ៊ូលុនហ៊ូលុនអល់ឡោះសុបហានហូវតាអាឡាថ្ងៃនេះជួនកាលអ្នកជួឆុងលោកណៅ ដល់កៅមឹងអល់ឡោះសុម៉ានវតាអាឡាព្រៃអាហ្វអំពូនព្រៃប៉ុន្តែរូបត្រីនេះពេលកងរាងៈជូចុងហងត្រីជួនកាលត្រីវ៉ៅមកអាហ្វអំពូនព្រៃក្រាំងពួកយាលេតេសូត្រីខិនពេលអល់ឡោះសុម៉ានវតាអាឡាមកអាហ្វអំពូនព្រៃកត្រីវលហាលត្រីហូដាលមកអាហ្វអំពូនព្រៃការាំងកងៈជូចុងហងត្រីអសោះណាម Dan ya la hu gana mi khan pe Allah Subhanahu wa ta'ala maaf pe ka hu maka khan ya pe hu maaf pe ka holon holon nyu fa innal jazaa min jinsil amal គេយកព្រុផ្លាស់សានអល់ឡោះស្មហានវតាអាឡានោះទួយជានិសអាម៉ាល់កងកងហៅងាក់ម៉ែអឺមកកានីជាមុកតទីម៉ាជាការចាប់ដើមក្លោមងទេមើតាល់អឺវាគ្មិនរបស់ត្រៃផ្លោះលនជាជាលែង អងអងម៉ៃម៉ៃមិវែតែនពឿងសបតហន្តីតំពីស្មុំតែតកាសឡាំលកៅអតោតកាសលងឿលកៅតរងចាំអឺប៉ាំងមឹងហកិកងទួនទួវាគ្មិនរបស់ទើយអឺចូលរួមអឺប្រភែអិលមូកងកិតហៅបែកអាម៉ៃណាចែករំលែកហកិកងកិតហៅបែកអាម៉ៃជាការណា jika pahatau pahatakan di dalam buku agama jangan semua tisa kong lon កៅប្រៃវាគ្មិនរបស់ត្រៃងាក់ការចូលរួមចែករំលែកបាហតើកៅបាហតើកាន់សំណួរទីសានេះអន្តអឺទួនខាលីលប៊ីនមូសាគងដោប្រកិតតងងាក់ការបាហតើកៅបាហតើកាន់ហាគិញូអិទ្ធិពលនៃការ មកអោហ្វអាំប៉ូនអព្យាស្រ័យព្រៃកកៅនឹងតើការមកអោហ្វអាំប៉ូនអព្យាស្រ័យព្រៃកកៅនេះអិទ្ធពលញូសារៈសំខាន់ញូហាកិមនឹងស្មុំតែទីតលំព្រុបុគ្គលតែស្មុំតែទីតលំសង្គម فيتفضل مشكورا بسم الله الرحمن الرحيم الحمد لله wassalatu wassalamu ala rasulillah amma ba'd assalamualaikum warahmatullahi taala wabarakatuh Waalaikumsalam warahmatullahi wabarakatuh syukur unpun kepada Allah taala yang telah petai tam ka bangkai dalam majlis petaikak petaikan pak waktu malam ni dan nyenen gai hol kau unpun pa ustaz ustaz kunturum pak komiti majlis malam ni nanya ke untuk petal ចំណេះដឹងឬក៏រំលឹកនៅបហតានតានអ៊ីស្លាមថ្ងៃគឺការរំលឹកនេះនឹងញញប់តាល់ហ្វៃតាតាមណាហ្វអត់មានបាក់ថ្ងៃលោកឥឡូវ inshallah ប៉អំឡាំនេះលិនហៅវ៉ាស៊ីនអស្រាចូលរួមយកការរំលឹកនៅប៉រូបលិនតានៅប៉អងអងមីវ៉ាតែស្អែកទំពីគងដកពងប៉ាំងដែលតាមកម្មវិធី majlis បតៅកបតៅកាន់ប៉អំឡាំនេះមកការទេហូថាប្លោះយើអ៊ូស្តាសហាសានយ៉ាងកំប៉ាន់កម្មវិធីកោហូ អឺចែកមកកតិមាតកតងនឹងចំណងជើងរបស់គេវកតូមឡាំនីនៅនេះគឺផុតផុតសៀមនៅនេះគឺការអព្យាស្រ័យតានអាប់អំពូនប្រេកកោតានប្រេកកាននិននៅនេះអៀបោះឡាយនោះជាហាសាផ្កាពងផុតផុតសំខាន់តតឡំអ៊ូកម៉ាអ៊ីស្លាមត្រីនឹងយើយកកលែកបើសិនជាកលែកអ៊ីនៅប៉អាយ័តអល់កុរអានតានហាទីសតានប្រវត្តិសាស្ត្រនៅពីនឹងយើគឺបោះទំពីគឺអល់ឡោះតាឡាផ្ដៅនៅពីអភ័យទោសតានអព្យាស្រ័យនៅប៉ផង មនុស្សជាជំវិញកើតតែនៅថ្ងៃជាជាក់ស្ដែងគឺប្រវត្តិសាស្ត្ររបស់កិនរូបអេនឹងកិនហូលើកលែងតែអបជាស្រ័យលោលោនៅបកកងកងតជំវិញរបស់កិននឹងនឹងយើហូនេហូនេលេការអបជាស្រ័យនេះនឹងគឺចាំ បាច់មែនទែនជាពិសេសគឺតលំសហគមន៍ត្រៃតលំចបការរស់នៅរបស់ត្រៃជាពិសេសលំអ៊ុកម៉ាអ៊ីស្លាមទាំងនេះគឺហូមើលតេតងការអបជាស្រ័យតានិន Jangan edibul kong gang kong pankam hong hasa akhlak dan sifat kong pipih mulia dan pipih siam ni ta hapin ay kat maknai pankam tengok ni ta kat maknai edibul faidah dan atak perjalanan hukik tengok nyunan nan je tisa nyu basan je sa gang nan nyu pankam hong atak akhlak kong mulia yani ka abjisrai ab an bekau nan nan je ngak pe nyu maknai galak អ៊ីសាងាក់បញ្ញប់នេះហូលថ្លៃធ្នោងាក់បញ្ញប់នេះហូមលាតតលំសង្គមរបស់ញូយកកទេហូថៅយលបើសិនជាទេបោះសាអូកាងណៃក្ដីញូថៅអបជាស្រ័យតន្ទូមនុស្សៀមគាត់មើលតកើអល់ឡោះតាឡាគាត់មើលតកើយនិនហាពីនញូថៅអបជាស្រ័យនេះគឺហើយគាត់មើលកើមនុស្សៀមគាត់បោតាយអល់តាឡាគាត់បោតាយនេះគេហូលអ៊ីសាងាក់បញ្ញប់មូលាតានហូកលែហូងានជឿស្ញាមតតលំសង្គមយិនចាក់ស្ដែងទេមីអ៊ី នៅពេលតែពូនកោះបញ្ជាក់លែយ៉ាងកងតមើកើអធិស្រ័យអបអន់ពេលយ៉ាងនឹងហងស្ដាំងកាន់ញុំនេះកោះសាឧទាហរណ៍លែយ៉ាងកងនឹងងាក់សលឹមងាក់ប៉ាមទាំងងក់ញូប៉ុន្តែញូកោះសាមិនងាក់នៅក៏ប៉ុន្តែញូលើកលែងអធិស្រ័យអស់ប្រៃយ៉ាងនេះរសុលឡាកាន់ហូបញ្ជាក់លែ وما زاد الله عبدا بعفو إلا عزة يعني الله سبحانه وتعالى កិត្តិហោថែមអចបពុណបហលនិនហងស្បប់ញូមអាហ្វអំពនមលេងកានហងអ៊ីហ្សាយ៉ាងនេះហើយពេលហលនិនញូទៅមើលកើមកអាហ្វអំពនទៅក៏អភិទោសពេលយ៉ាងគឺអល់តឡាកាន់បន្ថែមបពុមូលាតានបអ៊ីហ្សាតានងានយឺនឹងណៅពេលកញោពោះម៉ានេនឹងញអ៊ុលម៉ាហាឌីសក៏តាប់សៀតឡាគឺតោជាសាហងសូហិរហាឌីសឡាតដល់សង្គមគេបោះយើគឺអល់ឡោះស្បានតឡាមកឡាសៅយ៉ាងនេះញូអបអន់ ជាអបជាស្រ័យពេលកាងអស់ពេលកងលោគឺកាងពួកផ្លែនៅកណាំសង្គមកណាំលោកាងនេះគឺជាកាងកងសៀមជាកាងគំរូប៉ណ្ណឹងអឡាហ្សូហ៊ីលហាឌីសទាំងអស់សូហ៊ីលហាឌីសតានម៉ាណាយ៉ាងកតវនេះគឺញូអាកាននេះហៅប៉ះឡាញូទីទីសៀអល់ឡោះតាឡាទីហកៃអាខិរ៉ាទេញូហូមូលាតតទីហកៃអាខិរ៉ាទេកៃហុងសពបញូមគ្នាអាអបអនអបជាស្រ័យណៅប្រៃការមនុស្សយានិនតានញឹមតាហាសាហាឌីសកៃនេះគឺរៀបអ៊ីម៉ាមអាហ្មាត់មកអប៊ូហរ៉ាកាត់ពេលថោឡើយ ma afa rajulun an mazlamatin illa zadahullah biha izza makna ku yau ka we ni គឺទីមតោសអកងលកៃនឹងញោមកអាប់អំពនអបជាស្រ័យអបអនមកព្រុកងៈបាបទីងក់ញោស្ដាងកាន់ញូកោហាសាមិនព្រុនឹងប៉ុន្តែញូហុខិនតបតោអូញូអបជាស្រ័យគឺអល់ឡោះតាឡាថែមកាន់ពួកមូលាតានពួកថ្លៃថ្នូរនៅពេលកញោនឹង sehingga Imam Syafi'i kan hulak dalam kenap gai kalai فالعفو عن جاهل أو أحمق شرف កាលបើសិនជាថ្ងៃមកនេះអំអាហ្វអំពូនតានលើកលែងទោសនៅពេលកងកងចាហលកងកងអាហ្មាក់កងកងតោទៅមកពួកអ៊ីឡាពេលគេគេទៅពោះតោតាំងវ៉អូនហ្នឹងនឹងគឺជាហាសាអាខ្លាកុមូលាគឺជាហាសាយ៉ានេះថ្ងៃគឺអាកាន់ហ៊ីហៅកិត្តិយសសាមបើសិនជាថ្ងៃកងកងកងក្លាកងកងចាហលទៅពួកអ៊ីឡាពេលគេទៅតាមមើលគឺមិនថាថ្ងៃនេះយកកងកងក្លាកងកងចាហលហ្នឹងគេដោយសារលទ្ធិថាលើយើងហៅថាអូ tenam tam ka msao ka pu ilai hong nyong ki tian smo hong gang klan ngai yanan hau benjak ke ta to hong la hapen nai gang kum tha ap chia srai nan la nyong nang ke hau syarafun izzah to lam dunya sang ke khai akhirat ko nyong izzah dan mulia nan ngai nan nya ke hasa ngai له سورة أبي تردال من أعز الناس فقال الذين يعفو إذا قدروا ពួកក៏សួនប៉ Nabi Darda letak manusia hanai gangkong terlebih yakni mulia kan ho chlai le alladhina ya'fu idza qadiru gang kong nyu អបជាស្រ័យអបអន់ពេលយ៉ាងហ្នឹងស្ដងកាន់ញូក្ដីតកោះហាសាមិនយើងកងតបតោនៅប៉ុន្តែញូមើលកើពួកអបជាស្រ័យនេះគឺបញ្ជាក់ឡើយអតិពលតកតងបុគ្គលគឺងាក់ពេលបុគ្គលនឹងគឺហូតថ្លៃថ្នោរតានហូមូលា តែនឹងគេនឹងយើមនុស្សមកអត្តពលឬក៏អត្ថប្រយោជន៍យ៉ាងកងញូថ្មើតកើអាមអាហ្វអំពនតែលើកលែងពីទោសពេលយ៉ាងហ្នឹងនឹងយើគឺញោនឹងគឺមនុស្សមកស៊ីហ្វាតយ៉ាងកងតាក់វ៉ាយ៉ាងកងមុតតាគីនយ៉ាងកងហួយនៅប៉អល់ឡោះស៊ុបហានូតាឡាហើយពេលនោះញងាក់យ៉ាងហ្នឹងនឹងញូថ្មើមកយ៉ាងកងមុតតាគីនយ៉ាងកងគោរពហ្វិនតាអល់ឡោះយ៉ាងកងហួយនៅប៉អល់ឡោះស៊ុបហានូវ៉ាតាអាឡាថ្មើលំស៊ីហ្វាតយ៉ាងកងមុតតាគីនយកកតាឡាហ៊ូហ្វីរម៉ានឡា وسارعوا إلى مغفرة من ربكم وجنة عرضها السماوات والأرض عدت للمتقين الذين ينفقون في السراء والضراء والكاذمين الغيظ والعافين عن الناس والله يحب المحسنين مقصود ayat ni nanya ke Allah SWT Hau empiu nyo tan penau Pe kon tiap ni Pacmau-cmau Lekau maaf ampun Allah ខ្ញុំអល់ឡោះតាឡា akan ditrim surga គឺនឹងញោនេះគឺស្មោមងលងីតាស្មោលងីតានឡូគឺត្រៀមសម្រាប់ហេតុសម្រាប់កាងគង់មុតតាគីនកាងគង់ទុយហ្វ្រិនតាអល់ឡោះកាងគង់ហួយនៅប៉អល់ឡោះសុបហានតាអាឡាពូស៊ីហ្វាតកាងគង់មុតតាគីននឹងនេះគឺអាល់ឡាឌីណាយូហ្វីគូនកាងគង់ទុំណាហ្វកោះត្រាប់ញូទីពេលគង់ញូគីយ៉ាតានទីពេលគង់ញូស្នាំងស្នាតានទីពេលគង់ញូហ៊ីណាកាន់តមិនប្លោស៊ីហ្វាតកាងកែវលកាទីមីណាល់ហ្គៃកាងគង់ញូទ្រុំស្បៅទីងោពូ កណងកនឹសញោវលអាហ្វីនអានីណាស់មកនេះគឺតតងកាងកងអភ័យទោសអព្យាស្រ័យវលអាហ្វីនអានីណាស់នេះកាងកងអភ័យទោសអស់នៅពេលបមនុស្សយាវឡោះយូហ៊ីបុលមូស៊ីនីនតានអល់ឡោះតាឡានឹងនេះគឺនឹងណាំនៅបកាងកងងាក់សៀមយ៉ានេះកាងកងងាក់យកកាស៊ីហ្វាតសពុតមេប្លោគឺកាងកងងាក់សៀមទីច្រើនអល់ឡោះតាឡាគឺអល់ឡោះតាឡាផុតផុតកណាំមនីមកញោនេះកាងកងអភ័យទោសអព្យាស្រ័យនៅពេលកមនុស្សយា ទាំងនេះគឺតកតងហងតបអតិពលអព្យាស្រ័យគឺទាំងបុគ្គលហាសាកៈនេះគឺអអល់ឡោះអាឡាអាកានហេប្រៃប៉ាឡាញូឡូទីទីស៊ីអល់ឡោះសុបហានតាឡាបើសិនយុថាអព្យាស្រ័យតានយុថាលើកលែងទោសបេកាំងនោះនេះតាឡាឡាហ្វាម៉ានអាហ្វាម៉ានអាហ្វាវ៉ាអស្លាហាហ្វាអជរូអល់ឡោះអ៊ីនណូឡាយហ៊ីប៊ុលហ្សាលីមីនមកកាហើយហើយកូនយុថាអាហ្វាមអាហ្វអំពូនតាន អភ័យទោសទាំងថប់សាផ្សាហ្វាជរូហ៊ូអល់ឡោះម៉ាកាអល់តាឡាឲ្យកាន់នេះប្រៃប៉ះឡាទីងក់ញូតតិហងៃអាខេរ៉ាទេនេះគឺតកតងនឹងអតិពលទីងក់បុគ្គលអាតឡាំសង្គមបើនឹងនឹងយើគឺតែហូថៅយល់ហើយពេលនេះតែថៅអាប់អនអបជាស្រ័យពីកតតនឹងសង្គមនឹងនឹងយើងងាក់ពេលសង្គមនឹងគឺអាម៉ាន ថៅកណាំកៅថៅកណាំកាន់ឧទាហរណ៍យល់តែថ្ងៃនេះតតលំពុកផ្លៃហាសា ព្រោះទាហូថាអបជាស្រ័យអបអន់ពេកអស់ហូតតោងកោស្កៅកតៅលំបោផ្លែនេះងាក់ទៅជើងសត្រូវនេះសត្រូវនេះយ៉ាងនេះងាយយកកាពេទាបើឡានទីចឡានបើសិនជាទាហកាហកាទុំមួយឆ្នៅកោទីចឡានតាន់ទូទីតកកៀងតទីចឡាននេះថាអបជាស្រ័យអូលំសង្គមយ៉ាងនេះហូនេះលែថ្ងៃដាក់តាអបជាស្រ័យប៉ានេះខិនផ្ទះណាទីតកណាពេលប៉ានេះណាប៉ានេះបានផ្ទះហូសោកនេះលែកៅក៏ខិនណាកៅខិនណាតាន់ទូស្ទះចរចរគឺណាណាទំពីកៅយ៉ាងនេះលំសង្គមគឺយកពួកសំខាន់ជាងការអបជាស្រ័យនេះលែកទៀហុយកពួក អូហត់ថាអបជាស្រ័យពេលកោលំប្លៃក៏ស្កោកតៅលំពួកលពាកងាពួកក៏ស្កោកតៅគណិតជាងអល់តាឡាហៅតម្រូវហៅអំពាវនាវចាស់កើនៅពីក៏អំពាវនាវពេលកនទានថាអបជាសេះតការរស់នៅ របស់តែតសង្គមគឺថៅគឺណាមកោគឺអពួកគឺណាមកោអល់តាឡាអាប្រែជំរុញប្រតិថោតាអាវុនកោសហការក៏គឺណាមកោហុកកាន់តែហើទៅហើកោទៅកោមួយឆ្នាំកោយានអោយានេះគឺតកតងឡើងសង្គម ព្រឹត្តអធិពលញោបើសិនជាទៀតថៅនឹងអ៊ីនសាអល់ឡោះពុកផ្លែទាំងកៅសង្គមទេគឺអថៅកណាំកៅសុកសានត្រានសបាយហងស្នឹងតាយបើសិនជាថ្ងៃយកថៅយីនឹងអូគឺលំតាយទៅទៅមើឆ្នេះកៅគូងាក់យកបោះបោកៅមកអង្កែកែទៅកែទៅកៅពុទ្រងាក់ទៀតអូគឺនឹងជួយឲ្យប៉ះតអំទេគាត់ស្នឹងឡើងកាប់នេះទាស់រឿងកៅទេពេលនេះបញ្ហាពួកងាយបើអូនណាពុតាយទៅ តែប្តីណាប្តីណារបៀបណាគាត់គាត់ឯងយីណាមិនណាពេលណាទៀតថាអបជាស្រ័យលំតែថ្ងៃម៉ាសាអល់ឡោះឲ្យញឹមចែកកោឲ្យញឹមចែកកាន់ប៉និញយើងងាក់ពេលយ៉ានីមហបាទីឲ្យកាន់ហីថែមថែមណាគេមកការតានេះគឺពួកចូលរួមសិស្សកមងលិនតតងអតិពលអតិពលអាការអោបមកអោបអំពូនអបជាស្រ័យពេលកោតតងក្នុងសង្គមហើយនឹងទាំងបុគ្គលនឹងយ៉ាងលកៅបញ្ជូនតួនាទីពេលឧស្តាសាសានវើ Jazakumullah khairan កៅអូនពូនតាលទូនខាឡេលកងហៅប៉មឺចំណុចសំខាន់សំខាន់ប៉ុន្តែដោយសារតែពេលវេលានេះញុកណាដោយយ៉ាងណោណាអឺកិតហៅអាចប៉មឺម៉ែតំពីហៅអយ៉ាងនឹងអាចសង្ខេបម៉ែបោះលែអាគិតអង្គកិតប៉ម៉ែមិនប៉ម៉ែនឹងឥទ្ធិពលព្រូម៉ាអាហ្វម៉ាលីកាបេតិកោនេះ ផ្ទាល់ហងតកតងហងយើងបុគ្គលតែនតកតងយើងសង្គមអឺថ្ងៃតកខែលេមកអាប់ពួយក្រាំងនេះអត់ជួយនឹងកោណាហេតុគេទៅមកពួកមកអាប់មលិះគេមលិះគេពួយក្រាំងក៏យកទៅប្រមាណលេអាពីនេះមកអាប់ពួយក្រាំងនេះគុំនេះអត់អត់គុំនេះអត់ប៉ុន្តែយ៉ាលេទីអ៊ីអបហកិកងទួនខលេបោម៉ែហៅកាន់យើងអត់ណា មនុស្សនឹងយ៉ាក់ពោពោឋានៈសាវើអូគេមនុស្សជាពោធំមនុស្សជាពោអណាមែនញោអល់ឡោះស៊ុបហានូវតាអាឡាពោពោឋានៈសាទៅយកទទួលហៅការកណាំមឹងអល់ឡោះស៊ុបហានូវតាអាឡាពុំមនុស្សទៅឲ្យសួរតែហើយខិនទទួលហៅការកណាំមឹងអល់ឡោះស៊ុបហានូវតាអាឡាអូនណាទទួលហៅពួកថ្លៃធ្នោវើហៅកិនអត់ណា គេតខែលអន់ណាការបដោកិនអន់ណោះតែតែពេលញើទទួលហោពួកថ្លៃថ្នោណាមឹងអល់ឡោះស៊ុបហានាហូវតាអាឡាព្រោះណាទទួលហោណាប៉ះណាមឹងអល់ឡោះស៊ុបហានាហូវតាអាឡាតែនហកេកងកាត់ប៉ោមកគេនឹងក៏លឿនសង្ខេបសង្ខេបគេអារាំងកងម៉ាអាហ្វអំពូនប្រៃករាំងនេះកិតហោហាសាស៊ីហ្វាតមឹងស៊ីហ្វាតស៊ីហ្វាតអារាំងតកវ៉ា លោកនៅវាំងគង់ទឹកវ៉ានេះយកកាត់ពេលអាយតកូរអានកំនីអល់ឡោះស្មហានហូតាអាឡាហូកមីរៀបចំសុរកាព្រៃកាយ៉ាងទឹកវ៉ានេះលនឿងញោណាយកទុនយ៉ានេះគង់ងថ្នាក់ទៅនឹងយនិនម៉ាណែញោព្រូម៉ាអាហ្វមលីហ្គាប្រៃទីកោនេះហូកិនជាគងអនណាហូកិនជាគងអាប់មុខមាត់នឹងអូតែតែពីញូជាគងថ្លៃធ្នូ tetapi nyu jeung kong hau pahla meng Allah Subhanahu wa taala tin ket opo gai le ya le te tong jeung sungkum bơ ya le te thao ap chia srai prai ti ka thao melih ga prai ti ka trai hatiu to di dalam dunia ni hong aman na hong aman hong អឺសុកសន្តិភាពមកការនេះយើងសង្ខេបសង្ខេបអាគេកងទូនខាឡេលគិតហុកពោម៉ែ អន្តជាការចូលរួមចែករំលែកបហតកោបហតកិនបមជលិសនីសំណួរទីតកងលិនលកៅប្រៃទុនយូសោដើម្បីចូលរួមវាគ្មិនទីតរបស់ថ្ងៃបមឡាំនេះសំណួរទីតនេះត្រីតំយាយឡៃអ៊ីស្លាមអឺអំពីអូនីវត្រីទាំងពីរកៅនេះប្រែថោមលិះរាទីកៅ គេទៅនិយាយអ៊ីស្លាមដើរទៅឯនេះថៅអភិជាស្រ័យបើកោយនិនដោបើទួនយុសោះតុងប៉ោផោះតាំងហាចំនួនកងបញ្ជាក់លើអូកាម៉ាអ៊ីស្លាមនេះជាអូកាម៉ាកងថៅមលិកេតិកៈពៈអូកាម៉ាអ៊ីស្លាមនេះជាអូកាម៉ាកងមឹកតាទីតឡាំព្រុម៉ាអាហ្វអំពនប្រៃប្រៃតិកៈពៈលកបេតុនយុសោះតុងប៉ោ មនុស្សមឹងផោះតាងផោះតាងអំណះអំណះកុំបញ្ជាក់លើអូកាមអ៊ីស្លាមនេះដើរត្រីថៅមលីហ្គាទីកោដើរត្រីថៅម៉ាហ្វអំពនទីកោហ្វយតហ្វដលមស្គូរ៉ា الحمد لله والصلاة والسلام الأتمان والأكملان على رسوله وصحبه أجمعين لك حرمات dapat tuan-tuan តែមូស្លីមីនមូស្លីម៉ាទាំងពីរកងកំពុងតែទួយដានផ្សាយបន្តផ្ទាល់ទីមឡាំនេះយានអាល់ហាំឌូលីឡាលានហូកេតយុះកងហូមេតលែបកស្រាយកណៅអង្គទូនអង្គទូនតែនមូស្លីមីនមូស្លីម៉ាទាំងពីរទីមឡាំនេះហងមកទួអាសាកងសែមយានតើអ៊ីឡៃ អ៊ីស្លាមទៅជាអកមាកងគំរូយិនិនទៅងាក់អកេក្ដេះគឺទុយអកេកងរឿងកងផ្តោទៅហើយយូនិននប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសឡាមកងអល់ឡោះស៊ុបហានហូវតាអាឡាជូតម៉ៃអន្តកគេអន្តកដឹកនាំអ៊ុមម៉ាស់ញូអន្តកតអ៊ុមម៉ាស់ញូមឹងអកេអកេកងសែមតែនយូនិនងៃពេលអ៊ុមម៉ាស់ញូខ្លាក់ hakikah kong kerja hakikah kong Allah Subhanahu wa taala ប្រម៉ោះហ្នឹងយន្តអ៊ីវឡៃពូមអះអំពូនពូអព្យាស្រ័យនឹងយូរនឹងគឺជាអតសញ្ញាណរបស់អាកាអាកាងកងសាលេះសាលេះតែអាកាអាកាងកងតកវ៉ាហួយនៅប៉អល់ឡោះស៊ុបហានាហ៊ូវតាអាឡាយន្តចាំបាច់ចំពោះត្រីជាអាកាងអ៊ីស្លាមយ៉ាងតាប៉ាន់ទួយអខ្លាកងមូលានេះ ten dengan gay pu maaf ampon pu abjisrai nan hukan jeung sol oh nyu treo à nyu jeung kok treo ten dengan gay nyu chao pu à mà đây là bị chom bị yut mũi chnơ hong pu gần nam chnơ gục ai nữa nè à ten dengan gay mũi chnơ hong pu sang sắc cây sang sắc ten dengan gay ho ai ho ho hai ai mana lapan akhlak kong mulia ni oh lược lên tới gan kong khang à, lược lên tới gan kong khang តែនយនិនគេពួកម៉ែអំពូន ពួកអភិស្រ័យនេះគាត់បញ្ជាក់แล้วរឿងนั้นនេះល្មិតល្មួយលោះរឿងนั้นនឹងអន់លោះរឿងนั้นនឹងខ្សោយលោះតែតពីខ្ញុំបញ្ជាក់មកពួកសផាត់ផាត់ក្លាហានណបមនុស្សហ្នឹងខ្ញុំបញ្ជាក់ណបយកកលភាពជាបរោះរបស់មនុស្សហ្នឹង Jadi hadis ang tuan khalal qad apa belah ya kum Nabi Muhammad sallallahu alaihi wasallam sabda lai wa ma zata Allah 'abdan bi affin illa 'izzan subhanallah Maknanya Allah dan Allah Subhanahu wa taala tiba-tiba bertam atau holan nyu mempuk mempuk maaf ampun mempuk abjasrai om beleng kan te gang nan ke kan te mulia nang tapi lain nyu abjasrai kan te lo តែយកនឹងគេពួកអព្យាស្រ័យពួកមហាហំប៉នយលេទុយរយៈអវិជ្ជបណ្ឌិតវើយលេពួកមហាហំប៉ននេះគឺញូអាចក្លាមឹងបានលេកាពីមឹងហាតុមហាតុមជំងឺកងឆែកកងគ្រោះថ្នាក់បានលេតែមឹងអ៊ីសិនអល់ឡោះស៊ុបហានហ៊ូវតាអាឡាយលេតែអ៊ីចេស្ដៃយលេជំងឺហតាយជំងឺហតាយយកជំងឺយលេសម្ពាធឈាម ត្រាស់ដេកអាពេលដែលមនុស្សក្នុងគឺត្រាស់ដេកជំងឺពូតែជំងឺអឺមកដែល depression ជំងឺកងបាក់ទឹកចិត្តហ្នឹងតែនយកនឹងថ្ងៃយ៉ាងកងកើមកហំប៉ុនបើយ៉ាងហ្នឹងហូតថាមិនទៅនេះនេះខ្ញុំស្បាយរហូតអឺខ្ញុំ stress អូតែនញុកជឿបានជំងឺលោលោគេហើយតែមើល isn't Allah subhanahu wa ta'ala តែដល់នឹងគេសម្ងាត់រាំងកងកើមអហំប៉ុនគឺអល់ឡោះសុបហានហូវតាអាឡាគេគីយ៉ាម៉ាត់ណាអល់ឡោះសុបហានតាឡាពេលទៅមើសុរកាតែនផ្លេះវោះអឺពីតាដារីណានេះកម្មីកងសំណេតទីតឡាំសុរកាអល់ឡោះសុបហានហូវតាអាឡាយ៉ាងนั้นយកអាយ័តកងអង្គទុលខាលែលគាត់ពេលប្លោះយ៉ានឹងមើហាឌីសសាកងនប៊ីមូហាម៉ាត់សល្លឡោះអាឡៃវសាឡាមសបតាឡៃ من كذم غيظا وهو قادر على أن ينفذه تعاه الله تبارك وتعالى على رؤوس الخلائق حتى يخيره يخيره من أي حور شاء سبحان الله نبي محمد صلى الله عليه وسلم كان នប៊ីមហាម៉ាត់សល្លឡោះអាឡៃវសាឡាំខានលែហើយហើយកងញូអាចតបពពួកខ្នងញ៉ហូណាតបពេលហ្នឹងយីបែញូគួសា យកកសាមួយឆ្នាំទៅប៉កងណានហៅកិនកសាអណាហៅកិនលេយើងចាំកាកវិញគេកងហោអសោមើលអីកៅនេះកាកាកំអោទៅហើយយើកាជាស្រ័យបើកិនញុកសាមកលេមកណៃលេហាសិតគេទៅមើលឧទាហរណ៍มึงគោលជំហររបស់នប៊ីមហាម៉ាត់សល្លឡោះអាឡៃវសាឡាមទីតឡាំពូណានយរិននប៊ីខានលេហៅពូកសាញុកសាមួយឆ្នាំយរិនអល់ឡោះស៊ុបហានូតាអាឡាអកានអឺ Allah Subhanahu wa taala akan ពេលយុបោះទីអន្តរាមកឃ្លោកមកឃ្លោកទំពីគេគេយ៉ាម៉ាននិនយានិនអល់ឡោះសុបហានូតាអាឡាពេលយុថ្មៅសុរកាតាមផ្លេះកោះពីតាតារីណាកម្ៃណាអាខណ្ឌរាំងឡៃខណ្ឌទុំរាំងមើដល់យានេះជាពូកមូលាអន្តរាំងកងមហំប៉ុនបើរាំងយានេះត្រីឈានដបៈមនុស្សមករូបភាពរូបភាពអតោមកគីហ្វអតោគោលចំហរបស់នប៊ីមហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាម ទីពេលដែលគាត់មិនមកតែពួកអព្យាស្រ័យឬក៏មកអហំប៉ូនទីតឡាមមកយើងនឹងយកកើងទេបើសិនជាទេពេកស៊ីរ៉ានប៊ីមហាម៉ាត់សល្លឡាហ៍អាឡៃហ៊ីវ៉ាសាឡាំយើងកងនប៊ីមហាម៉ាត់សល្លឡាហ៍អាឡៃហ៊ីវ៉ាសាឡាំអស់ប្រកាំងគឺលោបពីសាងកោអ៊ុលម៉ាឡៃយកពីតែតពីតែមើមនុស្សមនុស្សមកមកគៀវមនុស្សមនុស្សមករូបភាពទីសែញនោះគឺ រូបភាពអះអំពនរបស់អាប៊ូសូហ្វយ៉ានពេលអាប៊ូសូហ្វយ៉ានហ្នឹងងាក់សង្គ្រាមហងនប៊ីមហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាមហ្នឹងគឺទិលាប់សមរភូមិលូលោកហើយយានចាប់ដើមមកសមរភូមិអហ៊ុតអាប៊ូសូហ្វយ៉ានហងងាក់ពេលនប៊ីមហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាមហូបបុយយានហូតដើរនឹងអូខេញុះគុយទុយបំតែនប៊ីមហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាមតែនហតៃមកសមរភូមិអហ៊ុតយើ គឺសមរភូមិអេសាបថ្ងៃខនតាត់ថ្ងៃកងអឺផងអឺមុស្រីគីនផងយុបតាមក៏ពីលះក៏ពីលះអន្តោគេអន្តោមេមសោហងនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសឡាមតែនអកាកាងអ៊ីស្លាមនឹងតោទីអលម៉ាឌីណាអលម៉ាណូវរ៉ាតែនហូកាន់តដើណានអូខេគឺមតាសមរភូមិលោលោតែតពីទីភេលដែលថ្ងៃកងនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសឡាមនៅប៉ះមកកេះ Gai không Nabi Muhammad sallallahu alaihi wasallam nếu sau nơi tên bơ và cả thì bên lên Nabi Muhammad sallallahu alaihi wasallam tên ngạ tạm Abu Sufyan tôi nó vừa khai Nabi Muhammad sallallahu alaihi wasallam gai Abu Sufyan nên hầu bà mà ta cả nào mà đứa xe Subhanallah ហៅអាប៊ូសូហ្វៀនហៅកាប៉ាបអូយហៅកាប៉ាបអូយ៉ាប៉ាបលើកកើងគេអឺអាប៊ូសូហ្វៀនកណៅមនុស្សគេសាហិងកានប៊ីមហាម៉ាសលឡាហ៊ូអាឡៃវសាឡាមប្រៃសាងអាប៊ូសូហ្វៀននជាលពីអសាគងអាម៉ាន់ النبي محمد صلى الله عليه وسلم هو سبدالي ومن دخل دار أبي سفيان فهو آمنٌ hai hai ya kau nyu temau di dalam sang Abu Sufyan dan ke nyau ho aman mengpu msauf mana nyu le ga ho pomtai nyu o tên cho nên gây mừng gục hiệp à, cái cái do cả à, tí pê đại nabi Muhammad sallallahu alaihi wasallam pah Mekah kong cho nên tới yêu lệ phong musyrikin tên mà nuôi xe cái cái cái tôi chàng yêu lệ ta tí pê đại nabi Muhammad sallallahu alaihi wasallam pah Mekah lo nè យើងងាក់បាបផងកុំងាក់បាបនប៊ីតែងាក់បាបអរិយអរិយអ៊ីស្លាមអត់ថាអូទៅចាំងអ៊ីវតាំងនប៊ីងាក់អ៊ីបើយូនិនទៅតឹងចាំងកាអ៊ីវចាំងអ៊ីវយ៉ាយូនិនសួរលេនប៊ីម៉ាម៉ាសាឡឡោះអាឡៃវសាឡាមងាក់បាបអូគង់ផងញូពួយពេលនប៊ីម៉ាម៉ាសាឡឡោះអាឡៃវសាឡាមទីពេលដែលនប៊ីម៉ាម៉ាសាឡឡោះអាឡៃវសាឡាមតមកកាសទៅឡើងមកហិច្រ៉ា អ្នកអាហ្សាបនៅបរិយាកាសអ៊ីស្លាមទាំងកម្មៃទាំងលកៃទាំងតែវផងគាត់មើលមកកាសអត់តដល់ងាយហើយច្រោះដល់ពីកាយកាយគេយ៉ាងนั้นនប៊ីមហាម៉ាត់សល្លឡោះអាឡៃវសឡាមតើងាក់គេអស់តតពីនប៊ីមហាម៉ាត់សល្លឡោះអាឡៃវសឡាមហូសាប់តឡាអ៊ី dha ប៊ូវ៉ាអានតុមុតតុលកាវ៉ៃផងណែវ៉ៃអឺផងហើយនេះគឺហូសារីភាពចាយ៉ាងนั้นសួរលេននប៊ីងាក់គេហ៎ យនីនីគឺបញ្ជាក់មកពួកអធិស្រ័យតែមកអស់អំពូនមើលនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមណបៈអកាកាងមុស្រីគីនតែនយោណានកែមកពួកអធិស្រ័យរបស់នប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមណបៈកាងកងចៈសិហិតបៈនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមកងលប៊ីតបិនអលអសំយូហ៊ូឌីនឹងយុចៈសិហិតងាក់សិហិតងាក់សិហិត បៈនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសឡាមតែតែទៅពីនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសឡាមតែចាអាសាបតែតង់តែគេញូអស់តែទៅពីនប៊ីម៉ៅតែអភិស្រ័យប្រៃប្រៃបាក់ញូតែនហូកិនតែដឺនឹងអូខេកម៉ៃយេហូឌីយ៉ាកងញូមើអឺប្រពែមើមហតិះព្រះនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសឡាមព្រោះណាប្រពែណាអូខេ យុចេយុចេអឺស៊ុំជូមពុអីជូមពុចេយុចេជូមពុទីតឡាំប្រពេហ្នឹង Jadi nanti pada Nabi Muhammad sallallahu alaihi wasallam sulah ke ni Nabi Muhammad sao kan kemai nan lai ka khan pom tai hư. Ka khan pom tai hư. សួរលេខចុងក្រោយនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមងាក់អឺប៉ាបកំៃណាអតាអូគឺនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមទីមតាអូងាក់ប៉ាបណប៉ា kamai Yahudi Yahnan, ten how can ta de nan okay ti pel la Nabi Muhammad sallallahu alaihi wasallam đều tạo và ti plai Taif ni chỉ mau kêu con ờ, do câu lệ chưa chạm ông tô ờ, chỉ vẽ pro vod aga aga Islam thay ti pel la hai hai aga nhớ an chỉ vẽ pro vod atau sirah Nabi Muhammad sallallahu alaihi wasallam ti pel la con tạo và តតាអ៊ីហ្វពេលដែលគាត់បែនៅតាវ៉ាហ្គលហ្គលកប៊ីឡាហ្គលហ្គលមេដឹកនាំទីតាមផ្លែតាអ៊ីហ្វឡូពេលដែលគាត់បែម៉ែគឺមិនតែតម្រង់ជួរទាំងនៅនេះទាំងយ៉ាងថាតើជួរប្រោះណាគាត់បែកៅប្រោះជាកាក្រុមនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំយេរិនត្រាស់ស្កែបតាឡេត្រាស់របស់នប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនឹងតតពី យើមិនយល់ទីពេលដែលជីប្រេលអាឡៃហ៊ីសាឡាមអស់យនឹងក៏ក្បាក់ម៉ៃក្បាក់ម៉ៃអឺក្បាក់ម៉ៃខាននប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីសាឡាមឡៃវ៉ាហ៊ីរ៉ូស៊ូលឡោះហើយផ្ដៅកម៉ៃយ៉ាឡៃហើយផ្ដៅកៅអឺមិនដែលមើលចើតប្រកម្មកៅតើងក់ផ្លែនឹងពេលខ្ញុំតែមនុស្សពីរនេះផ្ដៅគាត់ផ្ដៅកម៉ៃកញ្ញា តែតពីនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាំ jawab លែបើថានប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាំហៅ jawab លែបលអរជូអៃយុខ្រីជុលឡោះ من أصلابهم من يعبد الله وحده لا شريك له سبحان الله នប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាំលែហុខាន់យានានអូតតពីគាត់សង្ឃឹមលែអល់ឡោះ سبحانه វតាអាឡាកាន់បតពៈមឹង aga gang to ti taif nan gang kong ngai patan napa Allah Subhanahu wa taala tao syarik ke asa napa nyu subhanallah tên cho nên gai ho ta đơn nan ok pel al Nabi Muhammad sallallahu alaihi wasallam ta'wa hong dausi eh, kong eh, tufail bin am amrun ad-dausi Nabi ta'wa hau តម្រូវអ៊ីស្លាមតែនផ្ដៅទូហ្វែលនៅតាវ៉ាក្រុមញូយូណានក្រុមញូក៏ប្រឆាំងទាំងពីរអពុបទុយអោយូណាក៏ហុកមិនខាននប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមលេបទេប៉ាលេដូស៊ីផងញូគឺញូប្រឆាំងពីយើផងញូហុកទុយអោយូណានផ្ដៅផ្ដៅនប៊ីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមទូអែអ្នកទីងក់ផងញូហ៎ យេននពីតូអាលែមបើតូអាបើផងញូចលាការបើផងញូបណាសាតោអូនពីតូអាលែអល់ឡោះម៉ាស់ឌីហ៊ីមវ៉ាទីប៊ីហ៊ីមអល់ឡោះម៉ាស់ឌីហ៊ីមវ៉ាទីប៊ីហ៊ីមនប៊ីមហាម៉ាត់សាឡឡោះអាឡៃវសាឡាំតូអាដល់អល់ឡោះស៊ុបហានូតាអាឡាប្រៃហ៊ីតាយ៉ាណាប៉ផងដូស៊ីនឹងលែប្រៃប្រៃតាមអ៊ីស្លាម Then Nabi Muhammad sallallahu alaihi wasallam doa le pue Allah Subhanahu wa taala pue phong ngạ hijrah mai to al Madinah al Munawwarah នេះទងពេលនេះគឺបញ្ជាក់មកពូម៉ាស់អំពូនរបស់នប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ូសាឡាំតែនពូអធិស្ស្រ័យរបស់នប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ូសាឡាំតែនេះគឺជារូបភាពមនុស្សម្នឹងបងពូអធិស្ស្រ័យនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ូសាឡាំតែនបងពូម៉ាស់អំពូនគាត់មែនយល់នឹងខ្ញុំតែលោកហែតែតែពី ពេលវេលាកុំប៉ុណ្ណានេះគឺតើអាចមើលមិននិយាយពីអោវិញយលូយរិនសរុបសេចក្តីណៅសង្ខេបណាលេខជីវិតរបស់នប៊ីមហាម៉ាត់សល្លឡាហ៍អាឡៃហ៊ីវសាឡាមពូតតិវរបស់នប៊ីមហាម៉ាត់សល្លឡាហ៍អាឡៃហ៊ីវសាឡាមទាំងពីរគឺអព្យាស្រ័យគឺពួមអះអំពោតទីមតើនប៊ីមហាម៉ាត់សល្លឡាហ៍អាឡៃហ៊ីវសាឡាមសងសឹកអត់ទៅគ្រប់អេងកាត់ tetapi Nabi Muhammad sallallahu alaihi wasallam sang sab otak agama kan untuk agama-agama Islam untuk Allah Subhanahu wa taala tetapi hom teh boh mau ke flai asa kong Nabi Muhammad sallallahu alaihi wasallam song sat ten knong na pa hai gang untuk chân agub anh kan amen tetapi untuk agama untuk agama Islam untuk Allah Subhanahu wa taala និយាយចឹងគឺមនុស្សម្នឺមកមកគៀវមនុស្សម្នឺមករូបភាពគុំបញ្ជាក់មកពួកអព្យាស្រ័យទាំងអស់អំពររបស់នប៊ីមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាមនៅបៈមនុស្សេកងលិនហូសង្ខេបដែលនេះទាំងលកៅបកុលតួនាទីព្រៃអង្គទួនសានវើវ៉ាសល្លឡោះអាឡានប៊ីណាមូហាម៉ាត់ Jazakumullah khairan លកៅអូនពូនតាលទុនយូសូហ្វកងហៅប៉មើអឺ អឺផោះតាងហើយចំនួនកងបញ្ជាអលែកអូកាម៉ាអ៊ីស្លាមទេជាអូកាម៉ាកងមើកត្រោទាំងជាអូកាម៉ាកងផ្ដៅអឺប្រៃថៅមកអាហ្វប្រៃថៅមលីហ្គាទីកាប់ប្រៃថៅអភិស្រ័យទីកាប់ប្លោះនៅអឺលំជាលអាកិកងកាត់ហៅពោម៉ៃមឹងដំណើរជីវិតរបស់នប៊ីទេមូហាម៉ាត់សល្លឡោះអាលីហ៊ីវ៉ាសាឡាមមឹងពេលកកិតតទៀវ គេមើលតែហាជ្រុងណាគេមើលតែហាជ្រុងផ្នែកខាងអព្យាស្រ័យគេបោះណែមនុស្សធម្មតាងាក់ជើងអស់ណាមនុស្សធម្មតាងាក់ជើងអស់តែហុំនិយាយអស់ផ្នែកកាការឿងកាយតែនិយាយទៅរឿងផ្នែកនេះផ្នែករឿងកាយហ្នឹងក៏នៅពីសល្លឡោះអានីវសាឡាំលើសរឿងហ្នឹងប៉ុន្តែម្លំនេះតែនិយាយទៅរឿងផ្នែកខាងអព្យាស្រ័យទៅអ៊ីអូកិនធម្មតាណាតមកតទីផ្លៃមកាសតឡៅមកហិចរ៉ោះនៅមទីណា មកណាគប់គប់ភាពងាក់បាបនៅពីនោះគឺហូតទៅពីហុំនឹងចាក់ក្លៅធននឹងនេះមកណាញូហូតទាំងនេះបក្លោះកែទំនាក់ទំនងណាអឺងាក់បាបជនេះជនេះទាំងពីរពពេល kong Allah Subhanahu wa taala izin pada Nabi Muhammad sallallahu alaihi wasallam hijrah dari Madinah ពពេលក៏អល់ឡោះស៊ុបហានវតាឡាហៅផ្ដែនៅពីទៅមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាមមេប៉ះមឹកទីក្រងមកទីទីក្រងកាសវើមនុស្សសាកងដាប់ងាក់បាបកិតត្រឡោមកកិតអ៊ីចរ៉ោះណាហៅកិនតែពីអូតោមក៏ទៅទៀវតោមក៏ប៉ុន្តែនៅពីសល្លឡោះអាឡៃហ៊ីវសាឡាមណាហៅកិនដើតែម៉ាអាហ្វណាអភិយស្រ័យព្រះអូមនុស្សនឹង អបងតាគេណាព្រោះណាហើយយើកុំខិនទៅមើលអ៊ីស្លាមអូកិតក៏ប្រៃហៅសិទ្ធសេរីភាពក្ពាក់ណោះក្ពាក់មឹងមឹងផ្លៃផ្លៃម្កាស់ណោហោហើយកុំលិះរាជាងនប៊ីទេមហាម៉ាត់សុលឡាហ៍អាឡៃហ៊ីវ៉ាសាឡាមអូយ៉ាងនេះយើទៅទៅពីកោតែងតែមឹកនប៊ីទេមហាម៉ាត់សុលឡាហ៍អាឡៃហ៊ីវ៉ាសាឡាមងាក់ជាគំរូលំដំណើរជីវិតរបស់ត្រីផ្នែកការអភិស្រ័យ ណាតែងតែមើលកិតងាក់ជាកុតវៈណាតែងតែមើលកិតងាក់ជាអូសវៈណាលំដំណើរដំណើរជីវិតរបស់ថ្ងៃទាំងសំណួរចុងក្រោយបកវាគ្មិនថ្ងៃចុងក្រោយអឺបកម្លឹមនេះយូនិនយើសំណួរទីក្លោកងលុនលកៅដបវាគ្មិនរបស់ថ្ងៃងាក់ការចែករំលែកណា ប៉ះតាកប៉ះតាកានថ្ងៃហ្នឹងវាគ្មានទីក្លោទីអីយកអងអងម៉ែម៉ែមិវែទៀនពឿនសបាត់ហន្តែទេតពីយកក៏វាគ្មានទីសាក៏ម៉ែម៉ែអងអងថៅគឺនយើវាគ្មានទីតរវាគ្មានទីក្លោរបស់ត្រីក៏អងអងម៉ែម៉ែមិវែទៀនពឿនសបាត់ហន្តែថៅគឺនប្រយោយនិនចំណងជើងកងលុនលកៅពើកិតចូលរួមអ្នកការបហតាកបហតាកានយនិនយើតើពូមកអាហ្វអំពូនប្រៃប្រៃទីកោ គោអព្យាស្រ័យព្រះកោនេះញហោប៉ះឡាគេតើញហោគេមែនណាតើខំមកអាប់ព្រះរឿងគងរឿងងាក់ជូឆុងមេទីងក់ទឿយគងរឿងយាយមេទីងក់ត្រីបត្រីតមកអាប់ព្រះរឿងជាប្រចាំនេះត្រីតមកអាប់ព្រះរឿងជានិច្ចការនេះតើត្រីទទួលហោគេតើទទួលហោប៉ះឡាគេទៅទទួលហូបផ្លាស់សានគេ mừng mừng Allah Subhanahu wa Ta'ala យ៉ាងនឹងសំណួរនេះលកៅព្រៃដុកទ័រអាប់ទុលហាលីមតុងងាក់ការបហតាកបហតាកាន់ ففل يتفضل مشكور بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على خاتم النبيين وعلى آله وصحبه أجمعين តែមសុគតនៅព្រះអល់ឡោះសុផានហូតាអាឡាកោសុគតអបតូនទូតងពីកោកងហាទៀតនៅប៉មឡំនេះតានម៉ៃម៉ៃអងអងតងពីកោមូស្លីមូនមូស្លីមីនមូស្លីម៉ាតងពីកោកងទួយកាយប៉ាំងមហាតារ៉ោះមយហុកុំប៉មឡំនេះ យើងយកទួនហាសានឡាំកានីទៅកាងៈយលឹមទៅថ្ងៃកាងៈបាបទៅថ្ងៃកាងពួកឡាទៅថ្ងៃកាងមឹកហៈថ្ងៃប្តី luôn ណាទៅពីទីធំនេះហូគីមកប្តី luôn ណាប្តីប្តីណានអលមលអសបរមុរុនហោប្តីភីប្រែមកហោកាងពួកឡាទៅថ្ងៃនេះធំណាភី luôn កាពួកដឹកពងីទៅពីឡើងតាំងនៃភីលស័យភីហោអដកាទេត្រមទៅងក់ពុះពនុភីហ្នឹងញោគីនឹងហូបប៉ះឡាគីនឹង tisal al-afwu anin nas ណា intisalan li amrillah menaten af we ka manusia nan nan ni hasa ngak tui perintah Allah dau trai យកគេជាងទៅត្រមទៅងក់គ្រប់នៅងាពួកពេលត្រៃគេយកអល់ផ្ដៅទៅត្រមយកគេត្រេត្រេមអះពេលគេងាក់បាបទៅត្រៃងាក់សូលឹមទៅត្រៃគេយកអល់ផ្ដៅត្រៃអល់ហ្វីតម៉ាឡាគូសិលអហ្វវ៉ាមូតប៊ីលអ៊ូហ្វីវ៉ាអារិតអានិនជាហ៊ីលីន Al-Qutubila hadihil ayah hadihil ayah min salasi kalimat ayat ni hutak law kalimah min kuzil af kalimah disa kalimah ditua wa'mud bil urf kalimah ditlaw wa'adid wa anil jahilin law kalimah tetapi tatammanat kawaid syariah fil ma'murat wan manhiyat petam tu pih bu pedal dan buka tu iya bukna Allah lai kuzil af cô tôi tôi, tôi tâm tâm làm dân mà cái cái về tôi, pile temau to dalam pokno khuzil au ni maknanya pak pak ke ah ah pegang temau dalam pokno khuzil tôi ni leman mui menjadi ờ, mà mui hangga dok về cái maknanya ah pegang kalimah ditua wa'mud bil urf cô tôi tâm nanya tôi, tôi làm to dalam pokno kalimah wa'mud bil urf này, nak dok silaturahim Berdagang dok silaturahim, berdagang ngak bu halal halal, khak gang ngak bu haram, khak gang về yếp đích đai chui, về yếp về yếp ka haram chui, berdagang ngak amal ibadat untuk terima ke akhirat. Blok kalimah di klau wa arid anil jahilin nan ya. Bè nhẹ bè mừng sao cậu cầm lah cậu không gang gang tọt Ya Allah fitman la wa ibadur rahmanil ladzina yamsuna alal ardi hauna wa idza khatabahumul jahiluna qalu salama. Allah la tan halen halen Allah nan agang agang kong ba ngba lo ni ba hang bi ru hang tawatu. Hadi nan phong ta la nyu poy la pe ke nyu jawab na bo hong sen. Ha. Jung hasari bayat mang Sufyan bin Uyainah malaikat Jibril alaihi salam ta Nabi sallallahu alaihi Sohna nabi lai ma haza ya Jibril Ajak ni Allah kan berjaga ini Faqala Jibril jawab lai La atri hatta ala rabbi Katau orang yang kena su Allah ka Hasbok ka Jibril mai Loh Jibril khan nabi lai Inna Allah ta'ala ya'muruka An ta'fua amman zolamaka Wa tu'tia man harramaka Wa tasila man qata'aka Jibril khan lai Wahai Muhammad Allah pedai hu tok dalam ayat ni kan ni peka hu af peka gang gang kunyung apap te hu ngak zalim te hu Allah pedai hu peka hu peka gang peka gang lai hu peka hu oh ព្រោះអល់ឡោះបដៅហៅនេះបដកស៊ីឡាទុររ៉ហ៊ីមហងកាងឡៃយើកងយកដោះស៊ីឡាទុររ៉ហ៊ីមហៅនឹងអ៊ូឡាម៉ាលែអាយ៉ាត់នេះនេះកងយកតំតំពីពួកអខ្លាក់សៀមបតំតំពីតត្រឡប់អាយ៉ាត់នេះជឹងហ្វាទីឡាពួកសៀមកៅម៉ាស់ពីកាងទីសានឹងនេះទីងា tìm ác với cái gan cái do lại Allah đang tìm ác với gan thì tua phát thì là cụ xem cơm ác với cái gan nên nhà hôm ác mong Allah với cái gai bộ hay hay em ác với cái gan Allah ác với cái gai bộ hay hay em ác với cái gan Allah ác với cái gai bộ tự nhiên kisah Abu Bakar radhiyallahu anhu cắt hô hà gan smoke ngăn misto con cắt tổng ngã xem tổng smoke cắt con can nè ព្រោះទីទីពេលកង à. នេះស្តោះហ្នឹងតបអឺអាអ៊ីសារ៉ាឌីយ៉ាឡោះអានហាឡាងាក់ខូតហ្ស៊ីណាលែណាណាសម័នណានកងឡៃអាអ៊ីតតអានអាអ៊ីសារ៉ាហ្នឹងប្លន់អប៊ូបកានេះតបនឹកកាត់យ៉ាងណាក៏កាត់ឯទឹះកងមិនស្តោះតបនឹកកាត់ឯព្រោះនឹកកាត់ជាទីណាពីកាត់កាត់ឌីដែរតឡៃជិនកាត់ទឹះតងមិនស្តោះនេះប្លន់អល់ឡោះទ្រឹនអាយ៉ាត់ណាយទ្រឹនអាយ៉ាត់តលំសរោះនូរអល់ឡោះឡៃវ៉ាឡាយ៉ាតាលី ulil fadli minkum wasa'a ayyuta ulil qurba wal masakin wal muhajirin fi sabilillah wal ya'fu wal yasfahu ala tuhibbuna ay yaghfirallahu lakum wallahu ghafurur rahim thì tốc con Allah tuân ayat này mà nà như là chui gang con hu phạt tỷ lạt gang hu xem cơ gang con hu thập ao lùi các nan như sum pa ឡាកោទិសមកតងកាងពុទ្ធជាកោទិសតងកាងកាន់ទិសតងកាងមហាជីរិនតតលំចលានអល់ឡោះខិនយាពេលកញោមអះអំពូនពេលគេពេលកផងណាស់ព្រោះណាអល់ឡោះឡាអាឡាតុហិបពូនអាយ៉ាហ្វរ៉លឡោះលកុំអល់ឡោះស៊ូឡាផងហឺខិនអមិនអល់ឡោះផងហឺខិនអមិនអល់ឡោះអះពេលអំពូនពេលកហើព្រោះអពូបកិតចវបឡាវ៉លឡោះអ៊ីននីឡាអហ៊ីបពូអាយ៉ាហ្វរ៉លឡោះលី Abu Bakar លេវ៉ាឡោះឯកាខិនអល់ឡោះនឹងអះបើកោប្លោះណាអប៊ូបកាទេណងអសេមហងមិស្តោះវធម្មតាបើជុំកានេះយងងសតកោតងមិស្តោះនឹងពូស្នាត់នឹងប្រតិបដីស្នាអល់ឡោះទូនអាយ៉ាត់នេះអប៊ូបកានឹងអសេមមិស្តោះបើជុំពីនេះអប៊ូបកានេះតាក់ទីមពួកខិនអល់ឡោះនឹងងក់ពួកខិនកាត់ពួកខិនកាត់នឹងខិនក្លោះយ៉ាងនេះខិនកណោមក្លោះយ៉ាងនេះតែពេលពួកខិនអល់ឡោះបដៅប្រកាន់ជុំកាត់បតឡៅពួកបដៅអល់ឡោះទៅងក់ពួកខិនខិនកាត់កុំអែ นั้นตีตัวตีเก้าหนึ่งฟาดิลันเอาไปกับนุชีนี่เอาไปกับนุชีนี่นั้นยาฮัสจิลานคงจะพาตีนามังสุดกาอัลลอฮฺฟิตมาไลวาซาริอูอิลามาฟิรติมิรับบิคุมมาจันนตินอัรตุฮิสมาวาตุวันอัรอุอิตตัชลินมุตตะกีน الذين ينفقون في السراء والضراء والكاذمين الغيظ والعافين عن الناس والله يحب المحسنين maknanya le pasmal semau phong hư hengak pu ahla ngak amal soleh ngak pu taat untuk ke untuk hou pu maaf ampun dan hou surga mengpo phong hư surga nan kan nyu nan pung jeng leng đơ leng ngi hong lâu kan surga Allah ngak pe ka gang gang kung hoi ti po tok wa gang gang kung tok wa nan ye kong phong nyu ngak mnaf ko ti ti tok phong nyu pia hou lu kat tan ti tok phong nyu kan teman tan phong nyu trom spau ទាំងពុកកំណងតាមផងខ្ញុំអះ gì, poi kam nasi wallahu yuhibbul muhsinin Allah nan yum nam lo gang gang kong asem jeng ah pe ke gang nan ya hasa jalan kong nyoba trena mong surga ti tau ah pe ke gang nan gai hasa sebab kong nyang pe cái hau ngak pe ke trena hau bu genam Allah Allah firman la wal afina anin nas wallahu yuhibbul muhsinin gang gang kong nyum ah ampon pe manusia nan Allah genam gang gang kong ngak sem ah ampon pe cái gang nan Nabi sallallahu alaihi wasallam buat sabda la napa eh, asaj abdul kashla inna fika khashlatain yuhibbuhumallahu al-hillu wal ana rawah muslim Nabi sallallahu alaihi wasallam lại napa asaj abdul kashla to dalam gup honim ta tua ka kong Allah genam nyu tisa al-hilmu al-hilmu leman mu napa gang ngak zolem từ từ ngạ pap từ từ từ hu hu hu hu cái hu song sắc ô wal ana tan ana ni ngạ ku ki asasa thì ngạ khen tga ô menakna pimyom seorang ni kejo ada tuan gup nem ta tua sifat sifat isa leman mu ah pe kerang nam sifat ti tua ngapu asa asa nyuhukan terah au ti lemeu ah pon pe manusia ni ti hari kiamat ni Allah ta'amai tu Allah berwah bi bedara ri gup eh yau hati kong tu yo sobat kan ni nan Allah ta'arang khai kum ah pon pe kerang dabai ke dabai pe pe rempon ke kanya wah bi tatah ri gup eh hati kau yau kau tun yusuf pan kani la man kazama ghaizan wa huwa qatirun ala ayyum fizahu ta'ahu Allah subhanahu wa ta'ala ala ru'usin khalaik yawmal qiyamah hatta yukhayyirahu minan haurin ain ma syaa thứ năm maaf ampun về cái manusia ni ya sebab kau ngak về kegangan hu taqwa Allah la wa anta fu aqrabu lit taqwa ហើមផងហំអះបេកាណានានយហាសាគេហាសាពុកងជាណាបពុតកវ៉ាទីជួមអះបំពនបេកំណុសៀណាននានយហាមនឿនឹងស៊ីហ្វាតកាងកាងកងហុចទីអល់ឡោះយ៉ាងអាយ៉ាត់កងអន្ទូនខលេលហូបាមកនីឡាវលកាស៊ីមីនានហ្គោសវលអាសហ្វីណាអានណាសវលឡោយហេពុលមូស៊ីនីហោចឹងទីបានមនឿមងហ្វាទីឡាត់អះបំពនបេមនុស្សនេះងាក់បេកាត្រីនេះហូពុ hubam ta hubu kumulian di dunia dan akhirat yang tu tu tolak kan ingin ampun berkekan hukin le on oh. oh nabi la salah satu uksimu alaihin wa uhadisukum hadisan fahfazu mana kosomalu abdin min sadaqa wala zulima abdun maslamatan sabara alaiha illa zatahullahu izza wala fataha abdun baba mas'alatin illa fatahallahu alaihi baba faqrin នៅពីលែកការសំប៉ះក្លោបការនៅពីលែកកំយ៉ែកខានផងហើយហាសាហាទីហ្វាហ្វូហាហ្វាល់លោអាម៉ាំងទួយនៅពីលែកទីហុកកាងអូត្រាប់អើហ្នឹងស្បាប់ងាក់សតកោទីហុកកាងអូទីសានៅពីលែកទីមតាអូសូអាកាងលិមហ្នឹងកាងាក់បាបទៅណូតញូកាងាក់សលិមតញូមកលេងកាន់អល់ឡោះព្រៃកញូនៅហុបបំតាជាងកងព្រៃកញូហុមូលីជាងកងព្រៃមកឧទាហរណ៍បតាកងបាបអ៊ីម៉ាមម៉ាលិកហាអ៊ីម៉ាមអ៊ីម៉ាមអាហ្មាត់ Tok pedal yang matang Imam Ahmad lah ahli tarikh tahun lebih lebih sepi tahun mana grup ni berah ni sepi tahun kat tu lo tu ia menggani ni Allah hati Nabi lah ni tìm ta hoa gan nó như trồm spa ta bao nhiêu ác về cái gan lực lên Allah po bỏng ta nhỉ hay ta cứ ngăn tạm cái này nè hay cứ lo ia po này po ta cho Imam Ahmad hay ta cứ hạt tunia tông ta ha tông nữa này bỏ bỏ bỏ vị sẽ đèn này tunannya nah Imam Ahmad maaf mereka sehingga Imam Ahmad tu ale Allah maghfir lil muqtasin termasuk Imam Ahmad tu ada janan ni Rona nu Imam Ahmad entah hagai na gang kong ya tong Imam Ahmad to dong kuk na na di akhir hayat Imam Ahmad na nyamal kaum ah Imam Ahmad lo tam hong hong nuk kat lo nuk kat na na yêu Imam Ahmad pia ma la entah gang khen tong belum tong Imam Ahmad lain nak lin kam ah Imam Eng yang tu sebab lin tong Imam Eng tu lengkup ni sa sa Imam Ahmad kam ah pe tu pi ah pe tu pi jengjinan ke Imam Bukhari ia ke ngak gan ko ngak pat Imam Bukhari zaman nan boh ngan chư ke lebay ha lebay lebay hai Imam Bukhari gan ngak pat ti Imam Malik boh boh ke gan ngak pat hai tak kun ha gan បើលបើនេះបើហើយលបើអ៊ីម៉ាមអាហ្មាត់ម៉ាលិកតាមតុងពីឧលម៉ាតឧលម៉ាតកងយ៉ាប់កាងាក់ប៉ាទីសម័នហ្នឹងណា chừng lập bơ ngăn nó cái lập bơ ngăn rằng hồng là ngã bạp có ừ, nó tin là bơ ngăn nó gang con dẹp là ngã bạp nắn nó tin là và và là duy đây mà áp tuần mau lắm á so bỏ rõ alay hả tìm tạo hoa rằng lên rằng ngã bạp thì như tôi bây giờ tôi spớ mà lên cần là bỏ bỏ ta bỏ ta ra chơi với cái nhau mong dầu khởi yên này lập xâm lăn lên tòm đấy hầu hầu ờ, pha tỷ lệ cái lì về hành áp cái gan hầu hấp lông mờ từng nhà hồi đây lên đơn án đó ហូបអំមើទីសំណានពួកអស់អំពនប្រេកយ៉ាងនេះហាសាចលានហាសាផ្កាកងប្រេកមនុស្សនេះហូថៅនិតដំណាំកោតតប្លែកផ្លាតលំសង្គមតលំសង្គមតលំសង្គមសង្គមហ៎សង្គមសង្គមតតលំសារកាត់ الله في على فاطمة رحمة من الله لنت لهم ولو كنت فظا غليظ القلب لم فضوا من حولك fa'fu anhum wastaghfir lahum wasyawirhum fil am fa idza azamta fatawakkal 'ala Allah innallaha yuhibbul mutawakkilin Allah lại đại sa bập hằng rahmat tao nữa con hư Muhammad sallallahu alaihi wasallam không ngạ ông akhlaq xem hôm dứt nhiều xem không không không so bạch hư nè không nó xì nè gia lai hư gia phục nó gã tài kháng long phật tu mình hầu lực tan tôm nó xì nè được lạ hơn đồng pi tapi Allah lại phạm của anh hùng à phải phong nhau vậy hab bu trong bu ke ah về cái lực lên về phong nhon was tau fit la hom ok đơn anh ok Allah le là cao istighfar hong Allah về cầm Allah ah về phong nhon wa sa việt hom fil am tan bu ke asa sa hơi hơ hơ sao rắt hong phong phải nhon ờ, fa iza azamta fatawakkal ala Allah inna Allah yuhibbul mutawakkilin habi sao rắt lo ya hơ ken ngạ ke asa sa rắt lo ya ngạ nào fatawakkal là Allah ken tawakkal ala musawrah ana oleh ờ, musyarablah tawakal Allah ទីហាប់ឡោះអឺបកាកុងសៀមអាប់អំពូនប្រេកាងហ្វាតិឡាត់កុំអាប់អំពូនប្រេកាងណានយាហាសាស៊ីផាតស៊ីផាតមិនស៊ីផាតណាប៊ីណាប៊ីសល្លឡោះអាឡៃហ៊ីមសាឡាមទីយាណាប៊ីយូសូកុងតែអាយផុងកាត់ណាមឹកកាត់ណាពីឡាលងុនមឹងតស៊ីតមែនទេទូណានយាណាទីតកុងណាប៊ីយូសូជាមន្ត្រីកុងគេលែកជាតាវងាក់ពងណាប៊ីយូសូអាប់ໄປຕົງទី Allah firman qala la tasriba alaikumul yawm yaghfirullahu lakum wa huwa arhamur rahimin phong hư dạo dạo gần chỉ ra mà nó gần à về phong hư ya pak cái này jenang hadis sahih Bukhari dan Muslim Ibnu Mas'udin radhiyallahu anhu la ka'anni anzuru ila Nabi sallallahu alaihi wasallam yahki nabiyan minan anbiya tarabahu qaumuhu fa'atmauhu wa huwa yamsahu tam an wajhihi wa yaqulu Allahumma ighfir liqaumi fa innahum la ya'lamun. Ibnu Mas'ud lah gặp yuk Nabi sallallahu alaihi wasallam cerita khan lah. Entah Nabi Nabi meng telau teh phong ya tong phong tong Nabi nan nan phong ya tong Nabi sallallahu alaihi wasallam tong Nabi weh le hak terah ti bok. Loh Nabi phong Nabi na tu mek tengen ni wak terah ti bok nan. Wak terah dah tu tu a dah le Allahumma ighfir liqaumi. Tu hau le tu tu ni ni sifat-sifat Nabi Nabi ni. តតកាំងតតងហក់ត្រាស់តអក់ត្រាស់ដើរការធូរត្រាស់អូននេះតលកៅតអាវេកផងនឹងកាកោមកកោមកងតាបកាត់ណាកាឧលេពីនេះកោតារះកោតាតាឡាគូសិនអវមុតប៊ីលអ៊ូតវវរិតអានិនជាហ៊ីឌីនកោតាតាឡាហាឌីហ៊ីអខ្លាកអាមរឡោហ៊ូប៊ីហាណាប៊ីយ៉ាហ៊ូសល្លឡោអាឡៃវ៉ាសាឡាំនេះហាសាអខ្លាករបស់ណាប៊ីអល់ឡោះបដៅណាប៊ីមូហាម៉ាត់សល្លឡោអាឡៃវ៉ាសាឡាំព្រឹងណាហោលោះណាប៉ះឡាគេ ហ្វាទីឡាត់អះបងពេលគឺការនេះប៉ះឡាញូនទីវហៃថៅលើកលែងតែអល់ឡោះមិនឧទាហរណ៍ហាកាមិនងាក់សលេមត្រេងបាបត្រេពុយឡាត់ពេលត្រេមហៈត្រេត្រេមអះពេលកញូនមិនឡាយកាត់អីថៅដើរឡៃប្រកបអូថៅដើរឡៃកាត់អូទៅងាក់អ៊ីបតាត់ហាសាហាសាមិនឡាយកាត់នេះថៅអល់ឡោះអាអល់ឡោះខាននឹងអ៊ីបតាត់ងាក់សាហូប្លោះណាងាក់សាហូហាតោងាក់សាហូទៅជុះតោណាប្លោះណាលើកលែងតែក្លោអ៊ីបតាត់ហ្នឹង hasama nyo nan ibadat ah pekerjaan uhai tahu semua pahala nyo lek lek ta Allah malaikat kau tahu oke mana kau tahu ni puang lu nah sehingga tidak tetam tepih pahala mah lu lu pahala hasana tahu ibadat belai on puang lu nah puang nên nó Allah phi ma la fa man afa wa aslaha fa ajruhu ala Allah hay hay nhóm áp với cái ga nhóm lực liền với cái ga pa la nhóm nó Allah gang phơi hốt chùm nùn hốt đời lại thao đời lại ông lại cắt vào thao rồi 30 tua fatilat ma ampon pegang sebab unga pegatai trai ni neng no tenang ni hasa ta kong pih pisem ni an muhasibi kelat to dalam kitab risalah an mustafsidin kelat ma raaitu adwar al lil qalbi min salamati sadr kelat kau boh ki ka ki hasa sa pro nyanga pega tai ni ta ta ni pengi ta ni lalam jeng ជាងគេពួកសាឡាម៉ាត់តាយអូម៉ាណាយូតាយនោះតវ៉ាអង្ហៃអូសោះស្អាតស្អំស្អាតស្អំតវ៉ាគៀងងៃអូរហ្នឹងគេមិនតាហាសាគិសោះហាសាគិសោះអាណាសខាឡៃតលំសោះអាតលំមុស្ណាត់អ៊ីម៉ាមអាហ្មាត់អាណាសឡៃទីតកងតផងកោតជានប៊ីសលឡាមព្រោះនប៊ីសលឡាសឡាមខានឡាយត់លូអ៊ូអាឡៃគុមុនអានរជូលុនមិនអាហ្លិនចិនណាហាទីតាតលំមុស្ណាត់អ៊ីម៉ាមអាហ្មាត់នប៊ីខានឡៃ entah akan lekai nyu akan mahai nyunan di ahli sukda ตนีแรกนั้นนะตมอาณาเขตตัวต้นตาหักงสอบปัดพงอันสอดหมายหมายนะตาเอจำยังตกยอตกปันเคาะกันหมายเพราะนั้นเกตีก็นับปีขานกันละตาหักงละไกอาลิสุกามายหมายกันเกติกล้าหมายกันหมายเพราะนับปีใหญ่เพราะนับปีผู้กูแล้วหักงสอบปัดงานงานอับตุลลอห์เป็นเป็นอัมเป็นเป็นออสกระตุยองนั่นบางอย่างกระตุยองคนนับปีแรกหันตาหักงละไกมึงอาลิสุกานั่นนะ tôi cái là sẽ lại giờ mình thấy lại ôm yêu nan vậy sang bằng lại ôm lên ta mà sẽ lang già lên lên ép là tổ đâm nặng tổ sang ông long làm hồ cái cận về đó nó tổ ông kiểu mà tổ ông tao mới lúc từ ờ, Abdullah bin Amrin bin Aus cái này khá là cận ấy ngọ sang ông long làm on to tư đan ibadat on nga ibadat ke loh nabi la on meng ahli surga ni meng to thi mai ni nabi lên saksi mừng tamang cả này họ teman teman plong Abdullah Khan lại tụi tôi đang hầm lầm thì sao mà thì tuồng nó thì thì lao yên nó bao ngạc kiểu hay vì là ông tọa cụ thì thì bên đây nó cái là phải gì kia na phải thủ à kia na phải istifat kia na đây là cái lao làm lao gai lao làm plong Abdullah lên làm thì lao nó cao chuyện là mình nghi amal ibadat cạnh này bao ngạc kiểu so này ban mẫu đấy đây mẫu bưng bưng mẫu xâm nhang xâm nhang mà plong là vì là hay hay khi mẫu sụp cá yên ồn nè yên cầm rùa ồn nè លោកណាអឺអាប់ទុលឡាសូអនតបមកយាលែអោកឯងគេលោកណាណាពីសលសលខាងក្លោមឡាំហាក់ឡៅហើយហើយហើយតមកសុខិនមកសុកាអ៊ីគំរូអងណាណាលោកអងលែកៅងាក់គេអោកងាក់យកហឺតបោះនេះតំងហក់ហក់តំងដេះដេះតំងសំយ៉ាងសំយ៉ាងនេះព្រោះទីតោកងអាប់ទុលឡាខិនតភៈណាអងអ៊ីម៉ាខានដែរតើនឹងតាពីពុពិសេសហាសាកើតឡើកើតឡើកើតឡើ anni la ajitu fi nafsi li ahatin minan muslimin ghishan wala la ahatan ala khairin a'tahullahu iyyahu các kha lại câu làm gúp câu làm tai câu làm ta mà sa thả tai tạ hà gang lại hà sa hà sa ông Allah gây vụ xem cơ về cái nhau năng Ron Abdullah Khan là hadhihi allati balagat bika wa hiya allati la nutik mana hơi ngại như này này vụ này công hai ngại chừng ngõ này ពួកនេះកងណាក់ជាងជាងពីនេះនេះខានគេជាងផតិលិតអស់ពួយកកាមបងជាងនៅផ្សេងគឺនៅពីងាក់សឹកស៊ីឡែញូនហ្នឹងមឹងអះលិសុកាជាងញូខាឡែតឡោញនេះខ្ញុំអះពួយកាងទាំងពីរតតវៈហើយហាសាសាហ្នឹងហាសាពួកកងសាឡាម៉ាតាយតាយកងឡែហូតវៈហើយអូនណាហាសាពួកកងពីរពីរសេមកសេងនៅពីសល្លឡោះសាឡាមគប់អែនកាត់ខានឡែ hadis sahih Muslim kata hadis uh, Abi Dawud kata la yuballiguni ahadun min ashabi an ahadin syai'a fa inni uhibbu an akhruja ilaikum wa ana salimus satri នៅពីលេជួយហាកាងហាកាងផងហើនេះមកខាមកោលេកាងនេះហាសាកាងនេះហាសាងាក់ពេលក៏ប្រម៉ោះយូជួយទុកខាមកោជួយទៅលុយណាណានៅពីលេកោនេះកតកៅលោកកតយៈណាតផងផងសោះបាត់កោនេះផងតាយហុំតាតវៈឲ្យហុំហុតគុំលំតាយលេកាងនេះនេះកាងនេះទៀត na pi ko na khen nam ke tai nu na ke ha te sa a be hot ba hai o gai bo ke na na nabi ibrahim tu ala yauma la ke wala tuhzini yauma yub'atsun yauma la yanfa'u malu wala bunun illa man atallaha bi qalbin salim Ibnu Kasir សាលិមមីណាត់តាណាស់វសិរគីសាឡាម៉ាត់តៃហតិស្អាតនឹងពួកបកាទូសាពួកសិរិកថាទីសតេសនឹងពួកឌិកដេកខាងឆាតៃទៅហូតវៈវិហៃណាจึงអលបុនសាលីមនេះ chừng thì hẹp lột à, thì hẹp lột lao chị tập nhớ à, thì hẹp lột lao thì hẹp lột lao trem áp về cái gangนั้น ya កងញងាក់ព្រេការសង្គមนั้นហៅហៅយឡែហៅហៅពងីហៅបាងហៅហៅពងីយ៉ាងទុនខលេឡាហ្នឹងហោជឹងយឡែខែត្រីធំអះហើមអះទៅកៅកុំអះព្រេញូញុំអះព្រេកញូជឹងទៅលំផ្លែណាទីពងីមើលគាត់ឲ្យតបាក់ឲ្យអានិតរំណាំអានិតរំណាំអានិតរំណាំកៅ Nana Nabi sallallahu alaihi wasallam bersabda la la tadkhulunan jannah hatta tu'minu wa la tu'minu hatta tahabbu. Ala atullukum ala syai'in idza fa'antumuhu tahabbtum afsus salam bainakum. Nabi sallallahu alaihi wasallam khan la phong hư thì hút tâm sốt cả ô hình gờ bông phong hư ni iman phong hư thì hút iman chừng ô hình sơ hình gờ biết phong hư thao gần nằm cậu phong hư khen nghe ô có khan phong hư sập ca hay biến phong hư ngã ná phong hư thao nằm cậu yên nó vì lại tòm cậu tòm cậu nó phải salam với cậu này phải sẽ làm việc cậu chừng thì hạp lô hạp lô hạp lô pa nữa hạp lô pa mà ốc bởi cái gang năng như hạ sa si phát mong si phát gang sa si phát gang solihin gang ulama họ tìm như là cái sao hạ sa tay ibnu taymiyah nó nè ta hạ gang nhà pahalal từ cái tay taymiyah mọi người như cái nó tay taymiyah nó tu năng halal tam tai ibnu taymiyah tôi tôi tôi nó cho ông cũng về nó nó nhắm tai nào nyentayna bloh kan muk geunna na khan ibnu taimiyah le ong kong nyepa halan tegah le tam halan tam ta he na nyentayna ye ibnu taimiyah he bloh sul yo ke he kan le tau sabai o hong gang islam ta ha gang ha gang tutunan na pemtari bajat khat kai ka ibnu taimiyah le kam ah pih gang gang kong ngak pap kau gang ngak zalim kau gang kong cap cek kok kau ah pih tong pih mah tong pih ah tong pih nan nan ah ni mendeung sifat sifat gang kong ke con con con con so lại đó. chừng nên là cao từ tầm này cặp tầm này với lại hạt kia còn thêm dễ giáo sao nó thì ăn bằng túi với lại thêm dễ chống để lạ nó chừng nên ra, mặt trời là bưởi tuôn hasan vậy جزاكم الله خيرا تال دكتور عبد الحليم كون هو ចំណាយពេលវេលាចូលរួមទីតាឡាមេជលីស្តាកតកាត់នេះទាំងហៅប៉កមឹកអឺលោរឿងកៅតកតងហងប៉ះឡាតកតងហងប្លាសិនកងអល់ឡោះស្មហានហួតាអាឡាកមិរៀបចំប្រៃអារាងកងម៉ាអាហ្វអំពូនប្រៃករាងប្រៃអារាងកងថៅអព្យាស្រ័យតាល់ករាងអឺ yo le tuy hai kik kong tuôn tuôn trai hok po mai dan hai kik kong Dr. Abdul Halim hok po mai menuh kong maaf ampon ព្រៃករាំងគង់ទុយរយៈថ្ងៃមិត្តទុនទួតែប៉កមែនហូកិនមនុស្សថ្នាក់ពីណាសត្វតែមនុស្សថ្នាក់លំដាប់ទាំងពីរនៅពីទៅមហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាមហូកិនមនុស្សលំដាប់ថ្នាក់សាមញ្ញធម្មតាណា តតែគិតជឹងជារៀងគង្គគំរូទីតលំកាមអាហ្វណាអំពូនព្រៃកអរៀងគងអាប់កិតពតអ៊ីណបអឺមហ្សហាប់មហ្សហាប់ណាគងដុកទ័រអាប់ទុលហាលីមហបមិនកណៃណាគងរៀងងាក់តាបជនេះជនេះណាណាអ៊ីម៉ាមម៉ាលីគីអ៊ីម៉ាមឆាហ្វីអ៊ីក៏រៀងដាំមើលនៃចែកលំគង្គណាទានកែកែនកែមនុស្សសិតតែមនុស្សលំដាប់លំដាប់ទាំងពីរ គង់ចិត្តតោតែងតែមកអាប់អំពូនពេលគឺយ៉ាងអូកិនឡអូកៅតំណែងដូចនេះយើអ្នកអបជាស្រ័យពេលញយប៉ាកៅបកតាទូនេះហ្គៃអ្នកអបជាស្រ័យពេលញយប៉ាលែអឺហូកិនយឺនអូយ៉ាលែយើគេអ៊ីវប៉ះប៉ះឡាប៉ះឡាក៏អល់ឡោះស៊ុបហានហូវតាអាឡាតកមីគៀបចំពេលកត្រៃក៏ត្រៃណាអឺថោម មកហ្គាស់តែថោមលិះហ្គាថោមអាហ្វអំប៉ូននេះតាន់ទូណាត្រីអាកាន់នេះជឹងជឿងកងណាមកអាហ្វអំប៉ូនពេលគេរៀងទីមនុស្សត្រឡៅក៏រៀងហៅតាយហើយមនុស្សត្រឡៅត្រឡៅក៏រៀងហៅអារម្មណ៍ហ្នឹងហើយប៉ុន្តែហងរៀងថាប់ឌីហ្នឹងហើយប៉ុន្តែហងស្ពប់រៀងជានៅព្រះអល់ឡោះសុបហានហូវតាអាឡាហងស្ពប់រៀងខិនហៅប៉ះឡាមកអល់ឡោះសុបហានហូវតាអាឡាគិតមកអាហ្វអំប៉ូនព្រៃ Pray uh, kegang tepih yenen uh, tươi tepih ka uh, uh, យកមើកគំរូណាយកមើកគំរូអឺទុយរយៈផងកែតតពីជាពិសេសទេមើកគំរូមឹងអឺនៅពីថ្ងៃមូហាម៉ាត់សល្លឡោះអាលីវសាឡាំព្រោះនៅតកតងយើងបុគ្គលតកតងយើងសង្គមណាសង្គមហាសាកងថោមលិហ្កាតិកោ តាន់ទូសង្គមនឹងអាកាននេះរុងរឿងតាន់ទូសង្គមនឹងញោអាកាននេះសង្គមជឹងជាសង្គមអនិតកណាំទីកោញោអាកាននេះជឹងសង្គមកងជឿនជឿនលឿនមកកាអឺមជ្ឈលិសតកតកាន់ត្លោមងបញ្ចប់លកៅម៉ាហ្វមឹងអងអងមិបែតែនពឿនសបាត់ហន្តីតំពីកងតទុយដានប៉ាំងទុយដាន iyo semuanya dalam negara dan kahlingi negara kong uh, majelis taing teh tuh mau លេតមងសំឡាញ់បើតែពេលចាប់ដើមនិយាយណៅលើមងទូមងរហូតយ៉ាងนั้นលំនាមលុនជាកងសម្របសម្រួលបកមជ្ឈលិសតើកោបកម្លំនេះតែតំណាងពេលទូនទូនដែលជាវាគ្មិនរបស់ទើយលកោមកអោ មឹងអងអងអឺមិវេតែពឿនសបតហន្តីទាំងពីរគង់តទុយដានអ៊ីវទុយដានប៉ាំងហងស្ពបលើសម៉ងតែនហកាប់លែកអកិគង់ទួនទួនវាគ្មិនរបស់ទឿឯងហូបប៉មឹកម៉ែងាក់ការចែករំលែកនេះញូជាអឺចំណេះដឹងផាវសម្រាប់អងអងម៉ៃម៉ៃតែនញូជាចំណេះដឹងផាវសម្រាប់អារៀងកងតគឺ ទួយកាយអឺគឺទួយដានបាំងមឹងហុគុំអល់ឡោះស៊ុបហានហូវតាអាឡាគិលបកនួយបកថាគង់ជួលជួសដោយអចេតនាគប់លុនជាគង់សម្រាប់សម្រួលតែតំណាងព្រៃអឺទុនទួនលកោមអាហ្វមឹងអងអងម៉ៃម៉ៃមិវែទៀនពឿនសបាត់អន្តៃតពី insyaallah majlis តើកបតើកាន់សន្យាដែលវិលត្រឡប់មេតំអងអងមេវេតេពឿសបត្តិហន្តីហងកែទីពេលកណោហងពោមឺមកទួផៅកែពោមឺម៉ែចំណងជើងផៅកែអន្តជាការចូលរួមទីតឡំពូផ្សព្វផ្សាយបហតាកោបហតាកាន់ទីតឡំអូកាម៉ាអ៊ីស្លាមថ្ងៃ maka majlis takab takkan lakau le ong ong mai mai mi we tempu sempat hantai ta denika insyaallah ya Allah Subhanahu taala pata te tam ka kai to eh, majlis kanak kanak kai hada wassalamu alaikum warahmatullahi wabarakatuh